បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមានវីដេអូមួយ ដើម្បីបង្ហាញពុកម៉ែបងប្អូនទាំងអស់បាទនេះគឺជារូបភាពមួយដែលខ្ញុំដកស្រង់ដែលខ្ញុំបានទៅចូលរួមសិក្ខាសាលាបាទហើយនេះគឺជាកន្លែងចង្វាក់ផលិតកម្មផលិតជីទឹកបងប្អូន បាទហើយបន្ទាប់មកគឺយើងបានទៅមើលកន្លែងផលិតជីក្រប បាទចឹងនេះគឺសកម្មភាពសិក្ខាកាមទាំងអស់ដែលបាន ចូលរួមនេះកន្លែងផលិតជីក្របអញ្ចឹងកន្លែងគាត់ធំមែនតើបងប្អូន បាទអញ្ចឹងបងប្អូនទាំងអស់គ្នាអញ្ជើញតាមដាននៅសកម្ម គុណច្រើនសម្រាប់ការទស្សនានៅវីដេអូនេះកុំភ្លេចបងប្អូនជួយ Subscribe និង Share នៅវីដេអូ